ប្រព្រឹត្តទៅដើម្បីមគ្គព្រះមច្ឆរិយៈដោយអាស្រ័យយោនិសោមនសិការៈគឺការធ្វើទុកក្នុងចិត្តរឿយរឿយដោយឧបាយនៃប្រាជ្ញាដោយឧបាយយ៉ាងត្រឹមត្រូវដូចជារឿងរូបកាយនេះអញ្ចឹងយើងត្រូវធ្វើទុកក្នុងចិត្តថាវាជារោគវាជារោគ ឬថាវាជាទីកោចររបស់រោគឬថាវាជាលំនៅរបស់រោគឬថាវាជាផ្ទះសំណាក់របស់រោគឬថាវាជាសម្បុករបស់រោគនឹងហើយមានការបែកធ្លាយជាទីបំផុតត្រូវធ្វើទុកក្នុងចិត្តថាដូចជាភ្លើងធម្មតារមែងក្តៅឲ្យឃើញច្បាស់អញ្ចឹង ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងប្រារព្ធចំពោះព្រះនាងឧត្តរាធេរី នៅក្នុងកម្ពីព្រះធម្មបទនោះដែលព្រះនាងឧត្តរាធេរី ចាស់ជរា ក្រំគ្រាទ្រោមរូបកាយហើយប៉ុន្តែចម្រើនទៅដោយកុសលធម៌ច្រើននៅក្នុងភាពជាអ្នកបុស្ស បានចង្ហាន់បិណ្ឌបាតរហូតដល់ទៅមិនហ៊ានឆាន់ខ្លួនឯងទៀតហើយឃើញព្រះវិខដែលមិនតាន់បានចង្ហាន់សុខចិត្តទេចង្ហាន់ខ្លួនឯងដែលបិណ្ឌបាននឹងប្រកេនលោកថ្ងៃនឹងអត់ចង្ហាន់ថ្ងៃស្អែកឡើងលោកនិមន្តទៅចិត្តតែបានចង្ហាន់ប៉ុន្តែអាណិតលោកដែលមិនបានចង្ហាន់ឆាន់នោះក៏ផ្ទេប្រកេនទៅលោកទៅ ពីរថ្ងៃជា3ថ្ងៃអត់ចង្ហាន់ឆាំខ្លួនឯងដល់ទៅ3ថ្ងៃថ្ងៃទី4និមន្តទៅចូលតាមច្រកតូចមួយជួបវគ្គនឹងព្រះសាស្តាព្រះដែលមានប្រភពនឹងមិនដឹងជាថានឹងឯកយ៉ាងម៉េចបានក៏ត្រូវតែខ້ອຍក្រោយដើម្បីថ្វាយផ្លូវដល់ព្រះដែលមានប្រភពក្នុងដំណើរត្រេតត្រោតដែលអស់កម្លាំង មិនមានអាហារ3 4ថ្ងៃហើយហើយមកជន់នឹងជាចៃវរក៏ដួលនៅមិនតាន់ទៅបានរួចផងព្រះតែមានវិភាករឿងស្ដាច់យាងទៅដល់ទ្រង់ក៏ត្រាស់សម្ដែងថាមនាលនាងថេរីរូបកាយរបស់នាងចាស់ជារាក្រំគរាត្រួតត្រោមហើយ មានការបែកធ្លាយជាទីបំផុតរួចទៅព្រះអង្គសម្ដែងនៅព្រះគាថាព្រះគាថាធម្មបទនឹងថាបរិចិនមិទាំងរូបង្រោគនិភ័ងបភ័ងគុណังភេចតិពោតិសន្តេហោមរណន្តੰហេជីវិតੰបរិចិនមិទាំងរូបង្ថារូបនេះចាស់ជារាក្រំគ្រា ត្រុតត្រោមហើយបរិជិនមិទាំងរូបាំងរូបនេះចាស់ជារាក្រំគ្រាត្រុតត្រោមហើយមាននៅក្នុងអំណាចសัพបកុលឯណាដើម្បីថាកុំឲ្យចាស់ជារាក្រំគ្រាជាធម្មតានៃរូបនឹងគឺវាសម្រាប់យ៉ាងហ្នឹងប៉ុន្តែបុគ្គលដែលប្រមាទណរងចាំតែថ្ងៃរឹងប៉ាន់ទេថ្ងៃនេះខ្ញុំ ដូចជាទរុនតរាត្រុតត្រោមចាំមើលខ្ញុំរឹងប៉ឹងបន្តិចសិនឥឡូវនឹងវាក្រំគ្រាវាត្រុតត្រោមហើយស្រាប់តែរងចាំថ្ងៃរឹងប៉ឹងហាក់ដូចជាចិត្តតែក្មេងរាល់ថ្ងៃអាហ្នឹងហើយដោយសេចក្តីប្រមាទនោះណាព្រមក្នុងចំនួនថ្ងៃដែលយើង មានមួយជាតិមួយកំណើតតាំងពីកើតមកគឺសត្វទៅថ្ងៃយើងចាស់ទាំងអស់ចាប់តាំងទៅពីបដិសន្ធិមកគឺមានតែថ្ងៃចាស់ហើយក្នុងបណ្ដាថ្ងៃដែលយើងត្រូវចាស់ទាំងអស់ហ្នឹងមាន ថ្ងៃមួយចំនួនធំដែលជាថ្ងៃយើងឈឺនៅជំងឺផ្សេងផ្សេងថែមទៅលើរូបដែលជារោគស្រាប់ហើយនោះ អានឹងបន្ថែមពីលើរូបដែលជារោគស្រាប់ហើយប្រកិនកៈរោគផ្សេងផ្សេងឈឺក្បាលវិលមុខឬក៏ឈឺនៅអវយវៈឯណាឯណានោះនឹងមានមានចំនួនថ្ងៃមួយចំនួនធំទៀតតែសម្រាប់យើងឈឺអញ្ចឹងហើយក្នុងបណ្ដាចំនួនថ្ងៃដែលយើងឈឺហ្នឹងមានថ្ងៃមួយដែលយើងត្រូវស្លាប់ពលគឺការបែកឆ្លេកទៅនៃរូបកាយ រូបកាយបែកធ្លាយហើយចិត្តវិញ្ញាណមិនមានអ្វីជាទីអាស្រ័យក៏ត្រូវកន្លងពោះទៅមិនមែនមិនមែនខ្លួនយើងនឹងឯងត្រូវមានពលឹងមានអត្តាដើម្បីថានឹងទៅកើតក្នុងទីណាណាទេគឺវិញ្ញាណបានរលត់អស់ទៅប៉ុន្តែទៅទៅក្នុងអំណាចអវិជ្ជាតណ្ហាឧបាទានកម្មជាបច្ច័យហើយនឹងឧប បនិស្សយបច្ច័យបានតាក់តែងភពជាតិកំណើតថ្មីទៅតាមហេតុបច្ច័យចឹងទៅនឹងគឺជាធម្មតានៃរូបកាយនឹងមួយចំហៀនមួយចំហៀននៃនៃគោដែលគេដឹកយកទៅសម្លាប់នោះមួយចំហៀនមួយចំហៀនរបស់គោនឹងគឺចិត្តទៅរកសេចក្តីស្លាប់គ្រប់ជំហានទាំងអស់ ទោះជាដឹងថាគេនាំយកទៅសម្លាប់មិនចង់ទៅក៏ដោយតែខ្សែគេខ្លោកជាប់ហើយគេអូសទៅណាគេវាយពីក្រោយថែមទៅទៀតទោះជាឯងមិនខំទៅធ្វើជាដួលធ្វើជាលុតក៏គេនៅតែសែងយកទៅកម្មទីសម្លាប់ដែរដែលគេត្រូវសម្លាប់ហើយនោះនោះយើងក៏ដូចគ្នាដែរហ្នឹងដែលព្រះអង្គទ្រង់សម្ដែងបរិចិន្នមិទាំងរូបាំងនោះ គឺមកពីបរិចិនណੰប្រែមកថាចរិយាក្រំគ្រាអ៊ីទាំងរូបੰដល់រូបនេះណាចាស់ចរិយាក្រំគ្រាទៅត្រង់ហើយរោគនិតខាំងគឺជាសម្បុកនៃរោគរូបនឹងជាសម្បុកនៃរោគបៈខាំងគុណੰជារបស់បែកធ្លាយរូបនឹងគឺជារបស់ត្រូវតែបែកធ្លាយដោយព្រះអង្គសម្ដែង ក្នុងមហាបរិនិព្វានសូត្រអញ្ចឹងគេជាអ្នកដីដែលស្មូនឆ្នាំងបានធ្វើហើយទោះជាធំក្តីតូចក្តីឆៅក្តីឆ្អិនក្តីក៏គង់មានការបែកជាទីបំផុតនៃឆ្នាំងនោះយ៉ាងណាជីវិតរបស់សត្វសត្វទោះជាមានក្តីក្រក្តីពីលក្តីបណ្ឌិតក្តីត្រូវតែមានសេចក្តីស្លាប់ជាទីបំផុតត្រូវតែបែកឃ្លាយដូចជាភាជាអ្នកដី នឹងភិច្ចតិពោតិសន្តិហោវាជារបស់ពុកភ័យណាស់ទៅទៀតណោរូបកាយនេះនោះវាជារបស់ពុកភ័យមិនមកមួនអ្វីទេដើរដួលអាចស្លាប់ក៏មានអាចបាក់ដៃបាក់ជើងអាចអឺផ្លោះក្រិចសពគ្រប់និងទរន្តរាពិការក៏មានដោយគ្រាន់តែដើរដួលនឹងជារបស់ទុកភ័យ ពោតិសੰទេហោកាយរបស់ខ្លួន ខ្លួននាងណាដែលព្រះអង្គសម្ដែងប្រពទៅលើឧត្តរាធិរីហ្នឹងកាយរូបកាយរបស់នាងហ្នឹងគឺជារបស់មិនស្អាតមានក្លិនស្អុយពោតិហ្នឹងប្រែថាវាស្អុយពោតិសន្តិហៅហ្នឹងវាថែមទាំងអញ្ចឹងទៀតជារបស់ដែល ជារាក្រំគ្រាទ្រុឌទ្រោមហើយជាសម្បុកនៃរោគហើយជារបស់បែកឃ្លាយជារបស់គប់ផុយហើយថែមទាំងមិនស្អាតហើយស្អុយទៀតហ្នឹងទីបំផុតមរណំតាំងហេជីវិតាំងជីវិតនេះមានទីបំផុតគឺសេចក្តីស្លាប់ហ្នឹងមួយប្រកាសថាហ្នឹងដែលធ្វើឲ្យព្រះនាងឧត្តរាធិរីហ្នឹងបានសម្រេចនៅសោតាបត្តផលហ្នឹង ជំនួសការអត់អត់ចង្ហាន់3ថ្ងៃបានមកវិញនៅសម្បត្តិរបស់ប្រសើរនឹងការដែលអត់ចង្ហាន់នឹងដោយសារអីដោយសារមហាកុសលដែលប្រព្រឹត្តទៅដើម្បីស័កព្រមចារីដើម្បីប្រគេនចង្ហាន់ដល់ព្រះភិក្ខុសង្ឃដែលលោកនិមន្តបិណ្ឌមិនបាននឹង ព្រះធរីពោពេញទៅដោយប្រតិករុណាពោពេញទៅដោយប្រតិមេត្តាពោពេញទៅដោយសារានិយធัวទុកចិត្តអត់ខ្លួនឯងនេះហើយការដែលនៅក្រោមម្លប់នៃសម្ពុតការសាវៈដែលអាចទទួលបាននៅលទ្ធផលដ៏ប្រសើរគឺដល់សែនតិចសែនខ្សានោះហ្នឹងដូច្នេះ ចំពោះរូបកាយដែលព្រះអង្គទ្រង់ត្រាស់សម្ដែងថាជារបស់ពុកភ័យជារបស់បែកធ្លាយដោយរូបកម្មដ្ឋានទីបំផុតដែលព្រះអង្គទ្រង់ត្រាស់សម្ដែងថាមរណន្តាំងហិជីវិតាំងនេះគឺទ្រង់សម្ដែងដោយអរូបកម្មដ្ឋានអំពីការដែលមិនបានតាំងនៅនៃវិញ្ញាណព្រោះវិញ្ញាណនឹងបានត្រាស់ទៅបានចុតិបានចុតិ កន្លងទៅវិញ្ញាណដែលរលត់ទៅមិនមែនទៅអនាគតទេវិញ្ញាណកន្លងទៅទៅអតីតកាលដូច្នេះអ្នកដែលស្ដាប់ព្រះធម៌របស់ព្រះអង្គសំនឹងឧបនិស្ស័យមាននោះក៏ឃើញថាក្នុងជីវិតប្រកដីសពថ្ងៃនេះគ្មានអ្វីក្រៅអំពីរូបកាយដែលប្រកបទៅដោយធាតុដីទឹកភ្លើងខ្យល់មានការចម្រើនទៅដោយជាតិបាយនិងនំ ទោះជាប្រឹងថែទាំរក្សារបស់អង្អែលគក់ជាបាច់ព្យាបាលយ៉ាងណាក៏គង់តែមានការបែកធ្លាយទៅជាដីទឹកភ្លើងចោលខាងក្រៅវិញឯចំណែកវិញ្ញាណដែលអាស្រ័យនឹងរូបកាយនេះនោះវិញ្ញាណនេះក៏មិនមែនជាសត្វបកលទូខ្លួនយើងឡើយមើលធម្មជាតិខាងក្នុងរូបកាយនៃជីវិតយើងនេះឯងដូច្នេះក៏ជាឱកាសដែលយើងប្រព្រឹត្ត នៅព្រះមច្ឆរិយធម៌នឹងបានក្នុងការដកខាត់កិលេសរបស់យើងដោយការអប់រំទូមានចិត្តនៅក្នុងរូបកម្មដ្ឋាននៅក្នុងអរូបកម្មដ្ឋានយើងកុំចមុចចមើលពឹងពាក់ពំនិអាស្រ័យដើម្បីថាឲ្យរូបកាយរបស់យើងនឹងជារហូតទៅអានេះគឺជារឿងមួយដែលយើងលេចចោះអស់កាលដ៏យូរមកហើយប៉ុន្តែទោះជាយ៉ាងណាក៏ដោយយើង ត្រូវតែអាស្រ័យពន្លឺព្រះធម៌ដែលត្រូវបំភ្លឺឲ្យយើងបានឃើញការពិតចំពោះរូបកាយនេះហើយយើងត្រូវបដិញ្ញាដើម្បីចេញពីរូបកាយនេះទោះជាពេលនេះនៅមានកម្លាំងមមតំក៏ដោយនៅសុខភាពជារាក៏ដោយយើងកុំបង្អែបង្អង់យើងកុំមានសេចក្តីប្រមាទថាចាំចាស់សិនចាំទរុនតរាសិនចាំខ្ញុំរកផ្លូវដើរចេញពីវា កុំមានសេចក្តីប្រមាទយ៉ាងនេះអីពេលណាដែលយើងអាចចេញពីរូបកាយបានពេលនោះគឺជាសេរីសួស្តីអត់មានខុសពេលខុសវេលាឬថាស្ដាយពេលវេលាដែលយើងនៅក្នុងរូបកាយនឹងបាន4 10ឆ្នាំទៀតសូមយើងចេញវាមិនមែនត្រាច់តែយើងចង់ចេញពេលណាបានពេលនោះទេការដែលយើងមានសេចក្តីប្រមាទហើយនោះ លុះដល់ជារាមកដល់លុះដល់ជាធិមកដល់ឬក៏ត្រូវមកចកកំចាត់យើងក៏គ្មានឱកាសអីដើម្បីនឹងចេញអំពីរូបកាយនេះរួចឡើយព្រោះអាស្រ័យចំណងឧបាទាននេះមមណាស់ចំណងនឹងស្វិតណាស់យើងគិតមើលតែយើងជិះរថយន្តជិះឡានយើងដាក់ខ្សែក្រវ៉ាត់ឡានហើយកំពុងបើកយ៉ាងលឿនហើយបើសិនជាឡាននឹងបើកទៅដាច់ ចង្កូតត្រូវធ្លាក់ជ្រោះយើងងាយអីដើម្បីនឹងដោះខ្សែក្រវ៉ាត់ហើយបើកផ្ទះឡានលោតចេញពីឡានកុំឲ្យធ្លាក់ជ្រោះជាមួយឡានអានឹងគ្រាន់តែខ្សែក្រវ៉ាត់ឡានផងវាមិនងាយអីដើម្បីលោតចេញពីឡានបានទេអានឹងហើយចោះតម្រំតែខ្សែឧបាទានគឺសេចក្តីប្រកាន់ទៅលើបញ្ញកម្មខ្សែក្រវ៉ាត់ខ្សែចំណងគឺ សកាយៈទិដ្ឋិអីនេះតើយើង ប្រមាថចាំស្អែកចាំខែក្រោយឆ្នាំក្រោយយ៉ាងម៉េចយើងកុំសង្ឃឹមថារូបកាយយើងនេះនឹងផ្ដល់មកនៅសុខភាពជានេះឲ្យយើងនោះ ថ្ងៃណាមួយយើងនឹងត្រាំមិនបានដោយអាស្រ័យទុក្ខវេទនាដែលមាន កាយនេះឯងជាទីតាំងហើយទោះជាយ៉ាងណាក៏ដោយជារានឹងរូបរិទ្ធ ទោះជាយ៉ាងណាក៏ដោយនឹងត្រូវបែកធ្លាយនឹងត្រូវនៅក្នុងដីយ៉ាងពិតប្រាកដបើគេយកទៅកប់ឬក៏គេយកទៅដុតគឺយ៉ាងពិតប្រាកដសម្រាប់រូបកាយយើងដែលកំពុងតែអង្គុយយ៉ាងងក់ងក់នេះគឺគ្មានឱកាសពេលវេលារបៀបនេះយូរអង្វែងប៉ុន្មានទេនឹងអញ្ចឹងយើងត្រូវតែមានយោនិសោមនសិការៈថាជាធម្មតារូបកាយនឹងវាតែងតែមានរោគ ដូចភ្លើងតែងតែក្តៅឬដូចជាទឹកសមុទ្រតែងតែប្រៃយើងក៏មិនដែលនឹកចង់ដើម្បីថាឲ្យសមុទ្រនឹងឯងទៅជាសាបដូចទន្លេសាបយើងក៏មិនដែលនឹកចង់យ៉ាងនេះដែរបើថាចង់ទៅលេងសមុទ្រកំពង់សោមួយទឹកក៏យើងភ្លក់សាកមើលខ្ពស់មាត់សាកមើលប៉ះដល់ចង់អណ្ដាតក៏យើងដឹងថាប្រៃ តែនឹងក៏ជាធម្មតាជានិច្ចកាលមកក៏យើងដឹងថាសមុទ្រហ្នឹងវាមានរសជាតិប្រៃទៅគេយកមកធ្វើជាអំបិលដើម្បីយកមកធ្វើជាម្ហូបអាហារអីបានសពគ្រប់ប្រការហ្នឹងយើងក៏មិនដែលនឹកចង់ដើម្បីថាឲ្យសមុទ្រហ្នឹងស្អាតមានការអប់រំចម្រើនបញ្ញាហ្នឹងតួបញ្ញាហើយណាតួវិជាហើយដែលយើងដឹងច្បាស់ចំពោះរូបកាយអញ្ចឹងទៅ រឿងសំខាន់វាមិនមែននៅត្រង់រឿងយើងចិត្តតែជាជាទេរឿងសំខាន់វាមិនមែននៅត្រង់កន្លែងដែលថាយើងបានជាហើយយើងអររីករាយដើម្បីថាជាជារបស់សំខាន់សម្រាប់យើងក្នុងសាសនាព្រះមច្ឆរិយៈនេះគឺសុខភាពជានេះគឺអត់មែនទេគឺអត់មែនជារបស់សំខាន់នៅក្នុងសុខភាពជានេះទេអានេះវាគ្រាន់តែថាបើមានសុខភាពជានេះហើយគួរតែប្រឹងប្រែង ប្រារព្ធនៅសេចក្តីព្យាយាមក្នុងព្រះមច្ចរិយៈនេះដើម្បីអីដើម្បីការចេញឲ្យរួចផុតអំពីរូបកាយនេះឯងដែលសត្វលោកកំពុងតែមានសេចក្តីប្រមាទយ៉ាងច្រើនប្រមាទដ៏ខ្លាំងក្លាប្រមាទដ៏ជាទីបំផុតគឺមិនបានគិតគូរអីដើម្បីនឹងចេញពីរូបកាយនេះឡើយ ពឹងពាក់ពំនាក់អាស្រ័យដោយគ្រាន់តែនាមសុខភាពជានីឬនៅក្នុងបឋមអវ័យតែប៉ុណ្ណោះប៉ុន្តែនៅក្នុងសាសនាព្រះមច្ឆរិយៈនេះព្រះអង្គទ្រង់បានសម្ដែងព្រះធម៌ច្រើនណាស់ដោយសពគ្រប់ដើម្បីឲ្យសត្វលោកនឹងឃើញច្បាស់ថាវាជាសម្បុកនៃរោគហើយវាតែងប្រព្រឹត្តទៅរោគអ្វីជាទីបំផុតនៃរូបកាយនោះនឹង ការដែលយើងមានសុខភាពជានីយើងឆ្ងាញ់ក្នុងការបរិភោគអាហារយើងត្រូវដឹងឲ្យច្បាស់ថាពេលណាមួយយើងនឹងលែងឆ្ងាញ់ពេលណាមួយយើងនឹងដល់នៅភាពជារាសក់យើងនឹងស្កូវថ្មិញយើងនឹងបាក់ស្បែកយើងនឹងជ្រួញជ្រាវយើងលែងសម្គាល់ថារូបយើងនៅស្អាតនៅល្អតទៅទៀតហើយ ហើយក៏មិនជាយូរឡើយមនុស្សសម័យសពថ្ងៃនេះដូច្នេះរឿងនេះគឺមិនមែនសម្រាប់ឲ្យយើងខកចិត្តអស់សង្ឃឹមអីទេគ្រាន់តែដើម្បីឲ្យយើងមានស្មារតីឡើងកុំឲ្យចាត់ទុកថាសុខភាពជានីក្តី បឋមវ័យក្តីរូបរាងស្អាតបាតស្រស់បោះក្តីវាជារបស់សំខាន់សម្រាប់ជីវិតយើងនោះកុំឲ្យចាត់ទុកថាវាជាលេខមួយសម្រាប់កំណើតយើងជីវិតយើងក្នុងពេលនេះដែលយើងបានជួបសាសនាព្រះមច្ឆរិយៈនោះគឺយើងត្រូវមានការកំណត់ដឹងឲ្យបានច្បាស់ថាជាធម្មតាភ្លើងតែងតែក្តៅជាធម្មតាសមុទ្រតែងតែមានរសប្រៃយ៉ាងណាឬកាយនេះវាត្រូវតែ មានជារាភិធិមរណៈធ្វើឲ្យអស់ឆ្ងល់ធ្វើឲ្យលែងឆ្ងល់ហើយរកផ្លូវដើម្បីចេញអំពីរូបកាយនេះទៅតាមការប្រព្រឹត្តបរិបត្តិព្រះធម៌ក្នុងព្រះពុទ្ធសាសនានេះដែលអាចមានដំណើរបរិបត្តិដើម្បីចេញពីរូបកាយនេះបានដូចជាយើងចេញពីភ្លើងឬថាបើយើងលង់នៅក្នុងទឹកសមុទ្រគឺយើង មិនមែនថាបន់ឲ្យសមុទ្ររីងទេ គឺយើងខំប្រឹងជាយាមដើម្បីហែលឲ្យបានដល់កោះដល់ត្រើយនេះគឺជាការយល់ត្រូវការយល់ត្រូវនេះឯងហើយជាអាទិនៃមគ្គព្រះមច្ចរិយៈណាជាខាងដើមនៃការសម្រេចអរិយមគ្គនិងការដែលយល់ត្រូវយ៉ាងនេះ ដូច្នេះចំពោះសេចក្តីនេះខ្ញុំកណាជំបាទរៀបរាប់ជាព្រះធម៌សម្រាប់យើងគ្រប់គ្នា ដែលអាស្រ័យព្រះធម៌នេះឯងជាប្រតិបដើម្បីនឹងបំភ្លឺផ្លូវយើងនោះហើយនៅក្នុងនន្ទកោវាទសោតក៏សំដែងតកតងនៅក្នុងរឿងរូបកាយនៅក្នុងរឿងអាយុសង្ខារនៅក្នុងជីវិតដែលប្រព្រឹត្តទៅជាយ៉ាងសាមញ្ញធម្មតាដោយសភាពមិនទៀងសភាពជាទុក្ខ ជាភាពជាអនត្តាមិនមែនជាខ្លួនមិនមែនជារបស់ខ្លួននឹងចណាទានរូបកាយប្រកបដោយមហាភូតរូប4យើងជ្រាបគ្រប់គ្នាហើយដោយបពវ័យធាតគឺធាតដីដោយអបោធាតគឺ ធាតុទឹកដោយទេជោធាតុគឺធាតុភ្លើងដោយវាយោធាតុគឺធាតុខ្យល់នេះគឺជារូបធំជាទីអាស្រ័យនៃរូបដតីដតីទៀតរូបដតីដតីទៀតដោយអាស្រ័យ